អឺកណាមានកូនស្រី2ហើយកូនស្រីមួយឆ្លាតមួយអត់ឆ្លាតតើកូនដែលអត់ឆ្លាតហ្នឹងអាចចាត់ទុកថាជាកសលផលបុណ្យពីជាតិមុនរបស់កណាដែរឬក៏មិនដែរនៃគុណម្ចាស់សូមនៃគុណជួយបំភ្លឺរឿងពីមុនយ៉ាងម៉េចយើងអត់ដឹងទេអញ្ចឹងណាតែ កម្មណាវត្តតីលោកកោសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនឯងហ្នឹងហើយហើយដែលជាកម្មផលដោយផ្ទាល់នោះគឺគាត់ខ្លួនឯងអូហ្នឹងគាត់ខ្លួនឯងប៉ុន្តែដែលអាចមកជាញាតរបស់យើងហ្នឹងបើសិនជាគាត់ធ្វើ កម្មអីមួយមិនល្អពីមុនយើងអ្នកគ្រប់គ្រងកម្មហ្នឹងអញ្ចឹងបានមកពាក់ព័ន្ធមួយយើងដែរ យល់ទេខ្មែរលើកឧទាហរណ៍ដូចរឿងអឺកូនខ្លះល្អប៉ុន្តែគាត់ធ្វើបាណាតិបាតដល់ពេលមនុស្សមួយយើងល្អល្អល្អស្លាប់បាត់យើងកោតទុក យើងអត់បាន ធ្វើ កម្មនឹងមួយគាត់ទេប៉ុន្តែហាក់ដូចជាគ្រប់គ្រងអំពើណាមួយដែលគាត់សម្លាប់គេកាលមុនយើងដូចឯកភាព ដូចថាគ្រប់គ្រងអឺសម្លាប់ចឹងហើយល្អ អញ្ចឹងយើងអត់មានទោសក្នុងការសម្លាប់ទេប៉ុន្តែយើងមានវិបាកក្នុងការកើតទុកនៅពេលដែលគាត់ស្លាប់នោះឃើញទេយើងអត់ស្លាប់ទេព្រោះយើងអត់បានសម្លាប់តែយើងគ្រាន់តែត្រេកអរនឹងគាត់ទៅស្លាប់គេឧទាហរណ៍ដូចឃើញគេវាយចោលអីចឹងណានោះគឺអូវាយចឹងហ្នឹងល្អមិនមែនប្រើគេទៅស្លាប់ទេគ្រាន់តែខមមិនថាអញ្ចឹងណា ហ្នឹងហើយអាចិត្តហ្នឹងខឹងមួយគេដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងដល់ទៅពេលទោសអ្នកសម្លាប់គេហ្នឹងវាធ្វើឲ្យអាយុខ្លីហើយដល់ពេលអាពាក់ព័ន្ធអា connection ចិត្តរបស់យើងហ្នឹងវាគ្រប់គ្រងអំពើហ្នឹងនឹងជាតិណាមួយមកពីកូនរបស់យើងឬក៏មកជាញាតិរបស់យើងហើយគាត់ត្រូវអាយុខ្លីហើយយើងកំពុងតែគាត់ល្អល្អល្អគាត់ស្លាប់ចោលយើងបាត់អញ្ចឹងយើងកើតទុកកើតទុកនេះមិនមែនទោសព្រោះសម្លាប់ទេទោសព្រោះត្រេកអងគាត់សម្លាប់គេហ្នឹង អញ្ចឹងបានន័យថាវា connect របស់ហ្នឹងសម្ព័ន្ធគ្នាអញ្ចឹងសម្ព័ន្ធគ្នាតាក់ទងគ្នាពីត្រូវជាតិមុនហ្នឹងហើយគុណចាស់អអញ្ចឹងបានអារឿងអំពើអាក្រក់ហ្នឹងអញ្ចឹងហើយអំពើល្អអញ្ចឹងដែរបើថាអឺយើងចេះត្រេកអរនឹងអំពើល្អរបស់គេឧទាហរណ៍ថា យើងបានកូនមកល្អស្រាប់តែកូនហ្នឹងទទួលលៀបទទួលសំណាង ហើយគាត់រស់នៅដោយល្អយើងក៏ជះសេចក្តីសុខពីកូននឹងមកដែរណាកូននឹងរស់នៅបានល្អទៅគាត់ក៏ជួយគិតយើងដែរយើងក៏បានសេចក្តីសុខដោយគាត់ដែរថាហេតុអីមានពេលខ្លះអំពើល្អនោះយើងមិនអ្នកធ្វើឯកាលនោះណាប៉ុន្តែគាត់ធ្វើអំពើល្អណាមួយយើងគ្រប់គ្រងអំពើហ្នឹងចឹងវាជាអតិពលហ្នឹងវាមិនមែនបោះគាត់ហ្នឹងទេគឺអាចិត្តត្រេកអររបស់យើង ពីមុនអាថ្នាក់បត្តានុមោទនីនេះអញ្ចឹងបានន័យថាកណាមានកូនស្រីពីរកូនកូនបង មិនសូវឆ្លាតដល់នាងតូចហ្នឹងឆ្លាតឆ្លាតណាស់អញ្ចឹងមកនេះថា3នាក់ម៉ែកូនកណាហ្នឹងមានសម្ព័ន្ធ4ហ្នឹងហើយវាមានសម្ព័ន្ធគ្នាជាសម្ព័ន្ធគ្នាពីជាតិមុនមកហ្នឹងហើយចុះជាប្តីកណាដែលថាជាឪពុករបស់កូនទាំងពីរហ្នឹងតើពីជាតិមុនហ្នឹងគាត់ថាក៏មានសម្ព័ន្ធតាក់ទងជាមួយវាមានប៉ុន្តែមានយ៉ាងណានោះយើងកំណត់ដឹងអត់ច្បាស់ហ្នឹងហើយហ្នឹងហើយកណាជាម្ដាយទេដែលថា មានសម្ព័ន្ធតាក់ទងនឹងខ្លាំងជាងអឺតិចច្រើនក៏យើងអត់ដឹងដែរ នៅក្នុងបសូនមួយព្រះអង្គត្រាស់ថាបើយើងចាប់យកសัตว์មួយសัตว์តូចក៏ដោយសัตว์ធំក៏ដោយយកមកកណនាថា ធ្លាប់ជាម៉ែយើងធ្លាប់ហើយ ធ្លាប់ទៀតនឹងរំអស់ហើយណ៎ណាក៏ធ្លាប់ជាញាតិមិត្តគ្នាដែរក្នុងចក្រវាលហ្នឹង ដែលរត់ទីបំផុតខាងដើមមិនមានប៉ុន្តែថាវាបែកគ្នាយូរយ៉ាងទៅ ទៅជាសត្រូវទៅទៅជាមិត្តទៅទៅជាអីទៅដូចព្រះសម្មាសម្ពុទ្ធចឹងមើលនៅ ក្នុងរឿងវិឌូដភៈអឺកាលពីជាតិរាប់អសង្ខ័យជាតិមុននោះព្រះអង្គកើតជាកូនអ្នកនេសាទធ្លាប់កើតចឹងប៉ុន្តែព្រះអង្គអត់អត់សម្លាប់សត្វទេ ប៉ុន្តែពេលញាតរស់ត្រីរស់អីបានអញ្ចឹងមកអមួយគេអត់ប្រើគេអីទេប៉ុន្តែដូចអដូចដូចថាអឺគេធ្វើបាន ច្រើនណាអជំនួសគេអញ្ចឹងណាអញ្ចឹងបើសិនជាព្រះអង្គអ្នកប្រើទៅសម្លាប់អានឹងអាចពាក់ប៉ុនណាពាក្យប៉ងខ្លាំងតែនេះត្រឹមអនឹងគេសម្លាប់អត់បានប្រើអត់បានធ្វើ ដល់ពេលកម្មត្រូវឲ្យផលត្រូវវិឌូទភៈទៅសម្លាប់សក្យវងនឹងសក្យវងនឹងញាតរបស់ព្រះអង្គពីបពជាតិនោះអឺព្រះអង្គត្រូវឈឺក្បាលពេលដែលវិឌូទភៈលើកតបទៅបំរុងសម្លាប់ព្រះអង្គទៅគង់ក្រោមអាដើមឈើមួយដែលអត់ស្លឹកដើម្បីហាម ហើយគង់កដាលថ្ងៃនឹងឈឺប្រស័យសាក់នឹងអញ្ចឹងយើងសិក្សាមើលក្នុងអភិធម្មអាហ្នឹងកាយវិញ្ញាណទុក្ខសកតាំង ណាជាអកុសលវិបាកហ្នឹងហើយអឺខាត់3ដងខាត់អត់ជាប់ទេទីបំផុតអឺវិទុតភ័ក្រទៅសម្រាប់តកូលមហានាមនឹងអស់តកូលមហានាមនឹងជាអ្នកដៃដល់សម្រាប់សัตว์កាលនោះអញ្ចឹងវាត្រូវអស់ជីវិត តែព្រះអង្គអត់អស់ជីវិតទេព្រោះព្រះអង្គអត់បានសម្លាប់កាលនោះហើយក៏មិនបានប្រើឲ្យគេសំឡាប់ដែរគ្រាន់តែអមួយគេអញ្ចឹងនាំមកឈឺក្បាល អញ្ចឹងឃើញអំពើអាក្រក់ហ្នឹងកុំមកដេញជេរល្អហើយវៃល្អហើយអីហ្នឹងអានសំកម្មដាក់ខ្លួនទេរៀនអមួយគេធ្វើល្អវិញទៅបើគេឃើញកណ្ដាលនេះឆ្ងល់នៅតែអស់សេចក្តីគុណហេតុអីបានមកមកទាំងពីរមួយឆ្លាតមួយមិនតែមិនមកតណាគ្នាអញ្ចឹងអាហ្នឹងអាណាតាយើងយើងកំងអត់កើតពោះចិត្តយើងរាល់ថ្ងៃមានពេលខ្លះអមួយគេធ្វើល្អក៏មាន មិនអមួយគេធ្វើល្អក៏មាន ចិត្តរហងៃយើងចង់ដឹងអតីតកាលមើលអាចិត្តរហងៃដឹងហើយមិនមែនយើង អ នឹងគេ ធ្វើល្អគ្រប់ពេលទេអ្នកខ្លះគេធ្វើល្អដែរប៉ុន្តែចំមនុស្សយើងស្អប់ធ្វើល្អក៏មើលដូចច្រិញដែរមែនអត់ហ្នឹងហើយចិត្តនឹងបើយើងរៀនអភិធម្មបានដឹងថា វាឆ្លាស់គ្នាម្ដងកុសលម្ដងអកុសល ម្ដងកុសល អញ្ចឹងដល់ពេលវាផលិតមកវិញវាអញ្ចឹងដូចគ្នានោះមិញនិពន្ធម្ចាស់មានសង្ឃនិកាពីនិក្រុនអញ្ចឹងហ្នឹងហើយហើយនឹងស្ដាច់លីជីវីតើពីកណាឆ្ងល់ឆ្ងល់អឺពួកនិក្រុនជាអ្នកបួសនៅក្នុង សាសនាមួយអូហ្នឹងហើយជាសាសនាមួយទេហ្នឹងហើយបើ ពួកស្ដាច់លីជីវីជា ស្ដាច់កុហកហេដូចក្រុមស្ដាច់ស្ដាច់ដែលមិនសោយរាជធំទេដូចថែក្រណាពូជស្ដាច់ពូជស្ដាច់ អដូចជាព្រះអង្គម្ចាស់ឬក៏ហ្នឹងហើយហ្នឹងហើយឬក៏អឺកូនស្ដេចក្រមព្រះអង្គម្ចាស់អីអីចឹងណាហ្នឹងហើយហ្នឹងហើយមួយស្ដេចមិនមែនជាស្ដេចមិនមែនជាស្ដេចសោយរាជធំទេហ្នឹងហើយណាហើយនិក្រុនហ្នឹងគឺនិក្រុន គឺជាសាសនាមួយផ្សេងហ្នឹងហើយហ្នឹងហើយក្រមក្រមស្ដេចលិចវីហ្នឹងគឺដូចគេមានមួយក្រមមួយក្រមគេបើថាគេស្លៀកខៀវខៀវទាំងអស់គ្នាបើថាគេស្លៀកក្រហមក្រហមទាំងអស់គ្នាដូចអឺ ជាខ្សែរាជវង្សហ្នឹងហើយកណាបានយល់ហើយអរ